ដែលយើងត្រូវតែរៀបចំឲ្យមានរបៀបរៀបរយទៅតាមស្ថាប័ននៃវិជ្ជាបណ្ឌិតបានរៀបចំឲ្យយើងគឺថាយ៉ាងណាយ៉ាងណាគឺថាយើងសិតតែជាអ្នកតាមសំទុកទាំងអស់នេះហើយចឹងគឺថាយើងរក្សានៅជំនាញឲ្យបានមានរបៀបរៀបរយដើម្បីនឹង សាសនារៀបលេងជាតិទាំងអស់តែគេតែគេថាជាជាតិយើងខ្លាចតែគេស្រាប់តាមតាមតាមសួររៀបរៀបពីខាងទីគេយើងណែនាំអំពីទីរៀបតាមតាមទីទីទៅយើងមកទីថាយើងជាបច្ចៈទេទៅទេតាមតាមតាមសំសំទៅទៅទេគឺថាមិនមែនថា អ្នកដែលធ្វើនឹងគឺថាអ្នកគឺថាសត្វតែមាននោះមានសទ្ធាចិត្តថាថាបំពេញធ្វើនឹងគឺបានសំខាន់ធ្វើដូចគ្នាហើយគឺថាសុខភាពខ្ញុំទាំងអស់គ្នាគឺថាត្រៀមលក្ខណៈឲ្យបាន ឲ្យឈ្មោះឲ្យឈ្មោះពីមកទទួលអត់ទៅតាមពីទីដល់ កម្មសកលជួយជួយរៀបត្រៃហៅឲ្យខ្ញុំនឹងហៅឈ្មោះឲ្យបងប្អូនយើងអញ្ជើញមកទទួលត្រៃរៀងរៀងខ្លួនបាទអត់សំជើញលោកតាអឹងស៊ីវ តើអឹងសៀវហើយលោកយាយឈុនម៉េចនឹងកូនចៅអឹងសៀវហើយនឹងខុនម៉េចអត់ឈុនម៉េចឈុនម៉េចនឹងកូនចៅបាទតទៀតនៃរក្សានឹងបញ្ញារក្សាបញ្ញាហើយនឹងកូនចៅឈ្មោះរក្សា អឺហឿមធั่ว ហឿងធัวនិងលឿងសំវណ្ណាជុងឬមួយទុយឆើតបាទហឿងធัวលឿងសំវណ្ណាពួងសេចចន្ទវាងទុយឆើតគឹមទៀងទាហើយគឹមកាច់ទាគឹមទៀងទាគឹមកាច់ទា Vicky វិជីនីគួរ and Sophia Kun, Mr. Hali Nusalim and family. Mr. Hali Nusalim and family. Yuen, Yuen, ឧបាសិកាខឹមយឿនឧបាសិកាខឹមយឿននិងស្វាមី លោកហៀងខៀងអើលោកវិជ្ជបណ្ឌិតហៀងខៀងនិងអ្នកស្រីរស់ផាឡានិងកូនចៅវិជ្ជបណ្ឌិតហៀងខៀងនិងអ្នកស្រីរស់ផាឡានិងកូនចៅលោកឆេងភិរិទ្ធលោកឆេងភិរិទ្ធនិងអ្នកស្រីខតិគួរនិងកូនចៅ Yeah! លោករស់ខៀងលោករស់ខៀងនិងភរិយាលោករស់ខៀងនិងភរិយាបាទសំញាទៅមកបងបងនិងអ្នកស្រីចាន់អ៊ីមិនកូនចៅឈ្មោះផងណាបន្លែតែនិយាយគ្នាទៅស្រីចាន់អ៊ីនិងកូនចៅ Ly Minh Ly Minh đừng family Ly Minh family lục dây à, khôn kia lục dây khôn kia à, con trao lục dây khôn kia các bạn đã lục dây khôn kia Thank you. Lục Lâm Sơn, Liên Lục Thiền, Lục Lâm Sơn, sắp Sóc Vườn. Upasika ra sreng, va sreng, va sreng những tôn trao. Kia วาสเริงวาสิกาวาสเริงบุฏรีกินกุฏรีกินสมีนวนลบบุฏรีกินสมีนวนลบผูกยาว กินลินพุย អអេរិកពុកចៅអេរិកពុកចៅ sorry អេរិកពុកចៅនិងគឹមលីភួយប្រជុំទេប្រជុំចូលឡើងយើងពីកែចូលមកក្នុងមកគាត់យកពីកែចូលមកវាសម្រួលមកដល់ហើយហើយអបប្រសងនឹងគណៈកម្មការវត្តចេតនារស់មកមកកម្មជាក្រោម មានមានណានេះណាដាក់ថ្មនេះមានខ្ញុំខ្ញុំស្រីរឹមខ្ញុំរឹមបាសារាជសៀងបាសារាជសៀងនិងបាសិកាយុគសៀនដាក់ថ្មនេះយើងមើលមានបាសាបាសិកាយុគសៀនរាជសៀងនេះយកក្រោយនេះអត់អីទេអត់អីកាន់កាន់ហ្នឹងកាន់អត់អីគេរៀបឲ្យអត់ទៅតែយើងមិនយើងកាន់ជួយកាន់មិនលោកស្រីម៉ាឡាលីនជួយកាន់អត់អីលោកស្រីម៉ាឡាលីនជួយកាន់មក អ្នកស្រីម៉ាឡាលីនព្រមទាំងកូនចៅបាសាសាច់អថាយើងនិងភរិយាបាសាថាយើងបាសិកាគង់ហេង វងហេងលីនហេងឡានអៀនប៉ាន់អឹងអ្នកស្រីឈឿងថោកនិងលោកសាយណ້ອຍសាយណ້ອຍលោកយាយគង់ងិនលោកយាយគង់ងិនលោកយាយគង់ងិន កុំប៉ិនទេកុំប៉ិនអ្នកស្រីត្រឹមសបិនអ្នកស្រីត្រឹមសបិននិងលោកសន្ធិសំណាងនិងភារណិចអឺលួនសពលួនសពលួនសពលួនសពរបស់នេះ អេរិកឈុនអេរិកឈុនអេរិកឈុនគុំសំណបាក់កម្មបាសកាធួនឿមបាសកាធួនឿមនិងបោហៀធួនឿមបាទ bà ta chia dùng kêu bà ta ca chia dùng kêu bà ta liền cốt có giải sinh nương sẽ có របស់លីងឿនលីងឿនបាសកាគឹមទីអង្គបាសកាគឹមទីអង្គលោកយាយគឹមទីអង្គណាបណ្ដាតាមគណៈបាត់រីកោអូ ពុតយកហើយតែអ្នកដែលអ្នកដែលមានឈ្មោះឲ្យប្រកាន់តាមពីពីមកហើយមកអ្នកសោតែបានចាំគិតទៀតហ្នឹងហ្នឹងតែអញ្ចឹងមិនលេងតាមមកទៀតចាំវ៉ែនលោកបាទសាប់ចាំវ៉ែនលោកស្រីត្រង់ទីញៀងនិងលោកហុកសើមែនតើអ្នកដែលមានឈ្មោះហ្នឹងឲ្យចូលមកទៀតគេហើយមកកុំឲ្យតាម បាតការលឹមសុភាជួយជួយជួយជួយជួយឈ្មោះទៅមេហ្នឹងពួតតែជួយទៅមកយកលោកសក់ពួតតែគេបានសក់ពួតហើយយើងអុយអស់បាតការច័ន្ទហ៊ីនឹងកូនចៅបាតការច័ន្ទហ៊ីបាតការសូមជំរាបលោកយើងលោកតាលោកគ្រូនេះទាំងអស់ដែលមានឈ្មោះ ទៅតាមត្រៃនីមួយៗរៀងខ្លួនសូមមេត្តាអញ្ជើញមកទីគេមកបាទសំណុកអឺលោកគណៈកម្មការរៀបចំពិធីគាត់បានអញ្ជើញទៅកុំឲ្យប្រដាក់រំចាំយូរឥឡូវពេលវេលាគឺជាងម៉ោង12ជាងហើយក្រុមគ្រួសារបាទសូមអញ្ជើញមកគេគេមកខំញាប់បាសកាស្រីសាទអឺ យកយកខ្សែយកយកខ្សែចេះលើទៅដល់នោះដូចពេលហាច់ពីក្នុងអត់អីទេយាយមកដល់លើមកបាសកាស៊ីសមាអឺបាសកាត្រាំទីហេតមានកូនចៅគាត់ជើញមកទេសម័យកាលពីយុវវ័យស៊ីសមាគាត់នៅផ្ទះលោកនេះខាញ់តាំងក្រុមគ្រួសារមានគឹមនាងហើយនិងគឹមនឿង ជាគ្រួសារជាសាច់ញាតិថាសូមជើញមកបាសាបាទបាសិកាមកមកមីបាសិកាមកមីយាមសម្អាតណែមសពណាមនូសិលក្ខណានិងញ៉ែមស្រីមុនយាមសម្អាតណែមសពណាមនូសិនលក្ខណានិងញ៉ែមស្រីមុនញ៉ែមទៀតទៅ លោកចៅខចៅខនិងទឹមរាន់បាទចៅខទឹមរាន់មានក្រុមគ្រួសារតកូលចៅអ្នកស្រីចន្ទថាអ្នកស្រីចន្ទថានិងស្វាមីណាញាតមិត្តលោកស្រីចន្ទថាលោកច័ន្ទទេនលោកច័ន្ទទេនក្នុងក្រុមគ្រួសារ លោកច័ន្ទទេននិងក្រុមគ្រួសារលោកតិចលៀងអ្នកស្រីដួងសុភាលោកតិចលៀងអ្នកស្រីដួងសុភាបាទសូមលោកច័ន្ទទេនសូមមេត្តាបាសិកាសុកសនសុកសនព្រមទាំងក្រុមគ្រួសារបាទលោកយាយសុកសន បានចេញចេញមកជុំជុំគ្នាមកកុំឲ្យប្រមាថមកពីឆ្ងាយបាសិកាកៅហៀងណៃកៅហៀងណៃមិនកូនចៅបាសិកាកៅហៀងណៃលោកសនយ៉ាននិងបាសិកាសនសុផាសនសុផានិងសនយ៉ានបាសិកាតាំងឆេងលុនអ និងកូនចៅមានបងប្អូនណាដែរមានតាំងសួយមួយតាំងឆេងលុនលោកគឹមបញ្ញាអរគុណនេះបានឯងនេះស្រាលហើយយ៉ាងណាចូលក្នុងលោកមានញេមានញេញេមានតែ បាទឲ្យបានទទួលបុរាគង់បុរាគង់ត្រីទឹកបុលីមកបុរាគង់បានពីនេះទៀតណាមកមកមកតតគ្នាទៀតឲ្យមកហើយក្រុមឆាយ៉ាំយើងបាទគឹមសុភ័ក្រលោកយាយគឹមទីហើយធ្វើការបាទគឹមសុភ័ក្រលោកយាយបានជើញមកណាលោកគឹមគូគឹមគូលោកស្រីយុនអ៊ីផេងលោកគឹមគូយុនអ៊ីផេង ស្រីគុយថងសមាលីគុយថងសមាលីគុយថងសមាលីលោកយាយលឹមលឹមឡើងហួយលោកយាយលឹមឡើងហួយ បាសិកាថៃងួនរួមទាំងកូនចៅបាសិកាថៃងួនកាថៃងួនលោកសឿងវុធាអ្នកស្រីសុកចន្ទឈូសឿងវុធាអ្នកស្រីខួនសុកខួនសុកខួនសុកកែកបាទខួនសុកកែក ខូនសពកែកអ្នកស្រីខូនសពកែកលោកគៀតសគុណអ្នកស្រីយូហានលោកគៀតសគុណអ្នកស្រីយូហានបាទសំជើញបាតិកាទីនឹមនិងកូនចៅទីនឹមទីនឹមលោកជាសានហួរនិងហេងគីវជាសានហួរនិងហេងគីវ លោកបានសក់យ៉ាប៉ោហៀងនិងឧបាសិកាតិចហៀងទាំងអស់នោះបានប៉ុណ្ណេះលោកយ៉ាប៉ោហៀងអត់បានជួយ117ដុល្លារប៉ុន្តែចំណាយនោះខាងនោះចំណាយប្រគេនលីប្រគេនបាសិកាកេស៊ីននិងកូនចៅបាសិកាកេស៊ីនលោកយាយកេស៊ីនបាសិកាសារា នឹងចោចពូម៉ាចំហអស់សារ៉ានឹងចោចពូម៉ាឥឡូវប្រគុណចំណាយបរិគុណឲ្យលុយទៅចំហៅសៃសៃប្រមាណ1000ទៀតអឺទៅទៅទៅសួរឲ្យច្បាស់ទៅដើម្បីទូតនទីឲ្យពិសាអាប់ Mr. សំអាតគីម and Mrs. Supan Neri Kim Supan Neri and សំអាតគីមអរអ្នកស្រីនួនលេង លួនលេងសយលីនីនិងលោកវ៉ាន់លីលួនលេងសយលីនីអៀតាឆុងជាកាច់ដួងលោកអៀតាឆុងជាកាច់ដួងលោកតាតាំងគ្រុយអ្នកស្រីគៀងកាកាំងគៀងតាំងគ្រុយកាំងគៀង càng cưới càng cưới càng kiêng à, sọc kim po ស្រីសក់កំពរសាយធួនសាយធួនបាសិកាសាយធួន លោកច័ន្ទហូអើច័ន្ទហូនិងលោកធៀមលោកធៀមច័ន្ទហូអញ្ចឹងចំណាយទៅលើប្រសង1200ចំណាយទៅលើឆៃយ៉ាង300ចំណាយទៅលើអាចារ្យអាចារ្យ320ហើយចំណាយទៅលើម្ហូបអាហារ1500អញ្ចឹងខ្ញុំសរុបណាក្នុងប័ណ្ណកថានោះអឺប៉ែនលេខ បាសកាប៉ែនលែកនិងអ៊ូចាំគុជអគុជសិនគុជសិនអ៊ូចាំប៉ែនលែកតាមការ3320 2320យកដងពួកជាពៀទានិងលីសានពួកជាពៀទានិងលីសាន7 11សេ3 51 4 4សល់2 2 អឹងឆាយនិងកៅកេមអ៊ីអូខេអឹងឆាយកៅកេមអ៊ី55,237អស់ហើយលោកអឹងឆាយនិងកៅកេមអ៊ីអស់អឹងឆាយកៅកេមអ៊ីអរគុណបង237អស់ហើយណាចំណាយទៅទាំងអស់សល់ពីចំណាយសល់ពីចំណាយបាទ అలాగే ఇక్కడ ណារស់គៀងនឹងភរិយារស់គៀងបាទ అలాగే ఇక్కడ សោតចាណាទៀតណាហើយអ្នករត់គំបានជិះសាសរនណា បាទបាទឥឡូវគេឈរឈរឈរចាប់ដើមពីនេះមកទៀតណាបងប្អូនដែលមានក្រៃឈប់សូមជិះឈរចាប់ដើមពីនេះទៅយានមួយហួរយានមួយហួរជាអ្នកបាយស្គរជាយ៉ាប់បាទយើងចាប់ស្គរមកបាសិកាលឹមញឹមបាសិកាលឹមញឹមសូមអញ្ជើញសូមអញ្ជើញមកមកទទួលត្រៃបាទគ្រប់គ្រប់គ្នាព្រោះត្រៃដូចច្រើនណា សូមជួយមកទទួលត្រីឥឡូវបន្តទៀតឧបាសិកាលឹមញឹមបើមានឈ្មោះទទួលហើយបើមិនចាំទេជួយទទួលណែដើម្បីហែតម្ដងទៀតលឹមញឹមលឹមញឹមសុខាន់ឈឹមសុខាន់ឈឹមនឹងមុនគួយសុខាន់ឈឹមសុខាន់ឈឹមនឹងមុនគួយមួយអត់ហើយ ភោគសំណាងភោគសំណាងលោកភោគសំណាងបាសិកាផាន់យ៉ាអអេអេផាន់យ៉ាបាទក្រុមបងសរៃអេផាន់យ៉ាបាសិកាសសរុន đây đây bọn đây à công thiên công thiên nha công thiên rồi chơi tuần trai mâm tuần trai mâm chim sập con tuần trai mâm chim sập con អញ្ឆាយនិងអ្នកស្រីសុកលី con chai mà phải đọc đi Duyên Bùi Lan យាយញិនមួយឡានក្រុមបងស្រីធីតាឆាប់ទៅមួយទៀតមួយច្រើននិយាយអឺចាំដើមពីក្រុមតែពីក្រៅពីក្រៅខាងនោះទៀតអឺថៃឆាលោកតាថៃឆាទុយនៅខាងនោះលោកតាថៃឆាយើងជ័យសរឹមអ្នកស្រីជ័យសរឹមជ័យសរឹមទាំងអស់ទាំងអស់គ្នា អសកាអ៊ីលីគៀងអ្នកស្រីអ៊ីលីគៀងនិងកាចាំងអ្នកស្រីព្រមឯងឡាយអ៊ីលីគៀងកាចាំងព្រមឯងឡាយខ្ញុំមានអត់បាទសូមជ័យបាទសូមជ័យលោកជ័យក៏ទីដែរខ្ញុំមានអត់គេគេដែរគេដែរអូខេ បាយតែខ្នោះនេះបាយតែដាក់ពោហើយបន្តមួយគ្នាតគ្នាលោកញ៉ែមឌឿនញ៉ែមឌឿនស្រីទេពសមឿនញ៉ែមឌឿនទេពសមឿននេះតាចាងក្រុមលោកបញ្ញាអ្នកស្រីម៉ៅធឿមម៉ៅធឿមនិងកូនចៅតាំងឆេងនៅបាសកាតាំងឆេងហុង đang chơi nhau đang chơi nhau à, bà xã xua sửa rươn xua sửa rươn dâm sập khươn dâm sập khươn xua sửa rươn à ngày nay cắm cá ra chơi លោកវុធីគីមសនីនួនមកបន្ទាប់ពីឆាយ៉ាំវុធីគីមសនីនួនត្រីថោងតាំ Kauntan in Barawi. Nah, jujur, jujur. Nah, cepat lipik. Lipik. Nah, saya lipik. Uh, Juli Liu, tanya Juli. Tanya Liu Juli. មានអាណាមានអត់មានត្រៃអីតែអញ្ចឹងសូមជួយបងប្អូនយើងដែលអត់មានត្រៃសូមជួយជួយទទួលត្រៃដើម្បីហែបាទតត្រៃត្រៃយើងបាទត្រៃនៅសល់ត្រៃនៅសល់ជាង20ត្រៃទៀតសូមជួយបងប្អូនទាំងអស់មកជួយយើងមានសទ្ធាឲ្យគាត់អត់បានជួយមកទេដូច្នេះបងប្អូនគាត់ជួយយកដល់ឲ្យគាត់ជួយយកដល់សូមតាជួយគាត់តែគាត់មកកសលបាទ សូមអញ្ជើញជួយទទួលត្រៃពីព្រោះម្ចាស់ត្រៃអត់បានជើញមកច្រើននោះហ្នឹងអសិលជា20ត្រៃសូមញាតិញោមទាំងអស់អញ្ជើញមកជួយទទួលត្រៃដើម្បីហែហែប្រតិសិនហើយនឹងវេប្រគេនដល់ព្រះភិក្ខុសង្ឃដើម្បីនឹងជួយណាហែទទួលអ្នកខែគ្រប់គ្រប់គ្នាបាទសូមសូមសូមគ្រប់អញ្ជើញសូមគ្រប់អញ្ជើញអស់លោកលោកស្រីដែលមិនមានត្រៃ ហើយមេត្តាជួយធ្វើដំណើរកងការកុសលជាមួយគ្នាប្រតិសិនហើយនឹងកម្មវិធីយើងអញ្ជើញមកដល់ហើយកម្មវិធីតែពេលវេលាសូមមេត្តាអញ្ជើញមកទទួលត្រៃបាទសូមគោរពអញ្ជើញញាតិញោមដែលដែលមិនមានត្រៃមេត្តាមកជួយទទួលជួយទទួលដើម្បីនឹងហើយទទួលយកអ្នកផលទៅណាសូមអញ្ជើញណាបាយទាំងមិញជួប គាត់នឹងមេគេបាទយុវជនយើងយុវជនយុវជនរបស់យើងប្រុសស្រីអីនឹងមកជួយទទួលត្រៃដើម្បីជួយហែគ្នាឯនោះនេះមានត្រៃច្រើនណាស់ឡើយទេបាទជាថ្មីទៀតខ្ញុំសូមអញ្ជើញយុវជនយើងអាលោកយាយពុទ្ធបរិស័ទទាំងអស់លោកយាយលោកតា សូមអញ្ជើញជាថ្មីមកជួយទទួលត្រៃដើម្បីហាយប្រកាសសិនទេណាបាទដើម្បីទទួលយកមគ្គផលកឋិនទានទាំងអស់គ្នា គឺជាកឋិនសាមគ្គី មានទៀតទេនៅមានបងប្អូនណាអត់មាននៅនៅសល់នៅសល់ត្រៃទៀតទេនៅពី3ទៀតបាទនៅសល់ត្រៃជាង10ទៀតបាទជើញទទួលដើម្បីទទួលយកអ្នកថៅទាំងអស់គ្នាបាទនឹងហើយអរគុណដល់ខាងចំផៅខាងចំផៅមេតាមកទទួលត្រៃយកទៅហើយទទួលយកអ្នកផលទៅយ៉ាំមកមុខអ្នកតាយ៉ាំនៅក្រៅ បងប្អូនយើងដែលមិនមានទទួលបានឈ្មោះគណៈកម្មការនឹងរៀបចំត្រៃខ្លះនេះពីពីឈ្មោះពីឈ្មោះអញ្ចឹងមេត្តាជួយទទួលចេះតែត្រៃយល់ថាទទួលដើម្បីតែ đi tôi hang ơi នៅលើសេរដ្ឋាខ្លះក៏បាននៅហត្ថារៀងរៀងខ្លួនដើម្បីទូលត្រនៅអង្គធនទានទាំងហើយនៅសម្ពាត់ការសោភ័ក្រដែលមានសម្ផស្សប្រាំប្រៃយ៉ាត្រាញញឹមដើម្បីទទួលយកនៅលានរាសីសេរីសួស្តីភោគសម្បត្តិជាបុណ្យកងការកុសលទាំងអស់លោកពុទ្ធបរិស័ទទាំងអស់បានរៀបចំដោយប្រសាទសិទ្ធិជ្រះថ្លាដល់ក្រៃលែង មកជាប្រជាពុទ្ធបរិស័ទទាំងអស់មានសេចក្តីសប្បាយរីករាយដើម្បីនៅក្នុងបុណ្យផលរបស់ខ្លួនដែលជាកម្មវិធីបុណ្យមួយ ដែលជាអំពើកងការកសលមួយតាមសេចក្តីប្រាថ្នាគឺជាវត្ថុបំណងរបស់ព្រះសម្មាសម្ពុទ្ធជាប្រមុខគ្រូនៃយើង ប្រអប់មានសេចក្តីប្រាថ្នាថាដល់ថ្ងៃនេះឯត្រង់ពុទ្ធសាសនាហើយរឿងជាស្មានទៅទៅពីអនាគតសូមដល់គ្រូកម្មវត្តណាគឺមានតែពីបរិស័ទទាំងអស់រួមគ្នាថែទាំកំពុងដំណើរនៅពុទ្ធសាសនាមានត្រៃជារួចជាដើមសេនាសនៈ នឹងគ្រឿងនៅពុទ្ធបូជាទាំងឡាយដើម្បីបូជានៅគុណរបស់ព្រះពុទ្ធគុណរបស់ព្រះធម៌គុណរបស់ព្រះសង្ឃដែលព្រះអង្គខំប្រឹងថែទាំត្រួតត្រងនៅព្រះធម្មវិន័យហើយនឹងព្រះធម៌ទាំងឡាយដែលជាពុទ្ធអាវាទរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើង ប្រាងបានបរិយាពេលវេលាអរិយពេល45ព្រះភាសា ដើម្បីនឹងសម្ដែងត្រង់ត្រាប់ប្រាប់ជូនទៅដល់ប្រជាពុទ្ធបរិស័ទទាំងអស់ឲ្យត្រង់ត្រាប់តាមធ្វើនៅអំពើល្អនៅក្នុងជីវិតគឺអំពើកម្មកាយកុសលប្រកបទៅដោយបញ្ញាកិរិយាវត្ថុទាំង10យ៉ាងគឺកាយកម្មល្អដោយកាយវិជ័យកម្មល្អដោយវិជ្ជានិង មនោកម្មគឺល្អដល់ចិត្តកសាងអំពើទាំងឡាយដែលជាអំពើកងការកុសលគឺតែងតែនាំមកនូវសេចក្តីសុខពីព្រោះចិត្តរបស់យើងគឺជាមនោសញ្ចេតនារំដែលនាំនូវសេចក្តីសុខទាំងឡាយមកឲ្យកាយពេលដែលចិត្តទាំងឡាយនៅក្នុងកងការកុសលប្រជាពុទ្ធបរិស័ទទាំងអស់តែងតែលុះទៅដោយសេចក្តីសុខជាអភិយោធិភាព ជាទីមនោរម្យនៅក្នុងជីវិតយើងរៀងរៀងខ្លួនអូសង្ឃោទេវសង្ឃេយោហើយបាពុទ្ធអស់ទេវតាដែលថែរក្សានៅជុំវិញអវត្តវត្តរតនារាមនេះសូមអញ្ជើញមកជាសាស័យទៅដល់ពជាពុទ្ធបរិស័ទទាំងអស់ដែលប្រកបទៅដោយប្រសាទសទ្ធាជ្រះថ្លាដល់ប្រាក់ក្រៃ តាមមានជំនឿជឿជាក់នៅក្នុងព្រះពុទ្ធសាសនានៅក្នុងព្រះអវាទរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គតែជាប្រដៅជូនមានជាពុទ្ធបរិស័ទទាំងអស់ហើយប្រព្រឹត្តមកតាមការកុសលធ្វើឲ្យចម្រើនរុងរឿងដល់ព្រះពុទ្ធសាសនាជាទីជ្រឹកដល់ទីជាជាទីរលឹករបស់ប្រជាពលរដ្ឋទាំងឡាយជាពិសេសគឺប្រជាពលរដ្ឋដែលកំពុងតែមានប្រការសង្គមជារដ្ឋាភិបាលជាទីរលឹករបស់ នាទៅកថាទានសូមអញ្ជើញអនុមោទនាទេវតាលោកអើយពុទ្ធังមង្គលังធម្មังមង្គលัងសង្ឃังមង្គលัងនិគុណប្រពុតជាមង្គលនិគុណប្រធរជាញាននិគុណប្រសង្ឃជាសាស័យសម័យថ្ងៃនេះប្រជាពុទ្ធបរិស័ទទាំងឡាយប្រកបទៅដោយប្រសាទសទ្ធាជ្រះថ្លាមានទឹកចិត្ត សប្បាយរីករាយកំពុងតែហែអង្គធនទានមើលចាស់សម្ពុតការសាវធម៌កំពុងតែអន្តរក្រសែកនៅលើអាកាសវិហារនៅពេលបន្តិចទៀតនេះនឹងប្រជុំចោះនៅក្នុងធម្មសាលាដើម្បីវេប្រទីននៅព្រះភិក្ខុសង្ឃទាំងឡាយដែលគង់ចាំព្រះវស្សាអស់រយៈពេលត្រីមាសនៅវត្តរតនារាមគឺជាទីដែលកំពុងតែកសាងនៅសេនាសនៈ សម្រាប់ប្រសង្ឃគង់ធម្មាសម្រាប់ប្រសង្ឃថែរក្សាបន្តនៅអាយុកាលនៃព្រះពុទ្ធសាសនាឲ្យបានគ្រប់5000ព្រះវស្សាអរលោកប្រជាពុទ្ធបរិស័ទមានទឹកចិត្តជ្រះថ្លាមានសេចក្តីសប្បាយរីករាយប្រកបទៅដោយសេចក្តីជ្រះថ្លាយ៉ាងក្រក្រៃ នៅថ្ងៃថ្ងៃនេះទេវតាក៏អបសាទរពុទ្ធសាវកចំពោះតែមិនតែប្រសើរនៅលើអាកាមេហាមានប្រតិនិតិទុកចាស់ក្នុងកម្មសមាដើម្បីវិជ្ជារបស់សំតែគុំចាំប្រសានៅបរតនារាមសូមអរលោកអ្នកពុទ្ធឡាយជួយអនុមោទនាកថានិទាន time I told y'all to go and hang out. អញ្ចឹងណាអង្គធម្មទានបានហើយជួយបដកម្មនៅក្នុងសាលាហើយណាសម្រាប់រោងរត់ពន្ធរោងពន្ធយើងដើម្បីពីប្រទេសតាមប្រតិភូសាយ៉ាងសូមជើងបន្តបាទគណៈកម្មការយុវជនយើងបាទយុវជនយើងជួយទទួលត្រៃជំនាញលោកតាក្នុងបរិស័ទសាធុសាធុសម្បត្តិកុសលទាំងអស់គ្នា

បរិស័ទជាតរាជាសជាជាតិតាឲ្យទឹកនិយាយប្រឹងប្រែងស្រាប់ស្លាយស្ដាយជាខ្លាឲ្យតាមប្រព័ន្ធអន្តរមនុស្សរំជុំចិត្តមិនសត្វតាលើទាំងអស់បានមានប្រសាទជាជាខ្លាក្នុងការកសាងអ្នកបរិស័ទបែបនេះក្នុងកថានិព្វាននេះសូមអនុមោទនាកថានិព្វានសូមអរគុណសេចក្ដីសុខគ្រប់គ្រប់គ្នា ដែលជាចាស់ឆ្ងាយរសជាតិផងទាំងឡាយដោយសារការអនាម័យគ្រូគ្រប់គ្នានៅទីណាក៏ភ្លេចបាទបាទចូលចូលមកជំហានគេដល់ហើយហើយជួយបន្តមកជាអ្នកនំសិនណាជួយជួយតគ្នាបាទបន្ត ปากสมอนุบาลการกระดาษเก็บชอตอในพัดช่วจะตัวประกอบ បាទចាត់ទុកជាសំណាងមួយដែរដែលរាជរដ្ឋាភិបាលបានបើកទូលំទូលាយឲ្យយើង បានជួបជុំមនុស្សរួមបងប្អូនបានទាំងអស់គ្នាសบายគំនិតបុណ្យកថានិទានដល់ពេលវេលាដែលយើងអាចនឹងធ្វើបានល្មមហើយគេថាចាប់តាំងពីថ្ងៃស្អែកនេះទៅថាបងប្អូនអាចមានសិទ្ធិច្រើនជាងនេះតទៅទៀតបាទទៅកាន់ជនបទទៅកាន់រដ្ឋផ្សេងៗគឺបានយ៉ាងទូលំទូលាយបាទ លើកចំពោះបងប្អូនណាដែលបានចាក់ឆ្នាំចំនួន2ដងរួចមកហើយបាទគេថារដ្ឋាភិបាលមិនហាមថតទេដូចជាទៅខេមរាណៃដូនអីក្តីជាដើមបាទនេះក៏ជាអំពើបុណ្យមួយហើយជាការតស៊ូរបស់យើងប្រទេសដែលយើងបានសាងល្អការសាងល្អយើងគ្រប់តាមគោលការណ៍របស់រាជរដ្ឋាភិបាលតាមក្រសួងសុខាភិបាលគេក៏បានទលំទលីឲ្យយើងបានជួបជុំសบายនៅក្នុងបុណ្យទានរបស់គ្នាផង បាទនេះជាអំពើផលដល់បុណ្យរបស់យើងដែរទេណាហើយបងប្អូននៅខាងក្រៅក្តីក្នុងក្តីមេត្តា ចាំទទួលអត្តមោទនានៃការវិអង្គធនិទានប្រទានដល់ព្រះភិក្ខុសង្ឃដែលលោកអាចារ្យនឹងដឹកនាំពិធីធ្វើការជាបន្តទៀតនេះសូមសូមរួមចាំអនុមោទនាទាំងអស់គ្នាអរ បាទបងប្អូនលោកតាលោកយាយណាអាចអង្គើញអង្គុយខាងក្នុងបានក៏អាចមកបានជួយមកបងប្អូនណាដែលអាចនៅឈរក្រៅឬក៏ខាងអង្គុយខាងក្រៅតាមក្អីរៀងខ្លួនចាំទទួលអនុមោទនាអអានិសង្កថានទានដែលលោកគ្រូអាចារ្យនិងគ្រូតាវេប្រទានដល់ព្រះសង្ឃដើម្បីទឹកប្រសាផលបុណ្យដល់យើងទាំងអស់គ្នា បាទអញ្ចឹងយើងរៀបចំកម្មវិធីបាទសូមអរគុណហើយកម្មឆាយ៉ាងបាទជូនបងជូនប្រសាលទៅណាអរគុណណាស់ បាទអញ្ចឹងខ្ញុំខ្ញុំខ្ញុំកាលណាខ្ញុំបាទសូមសូមគោរពអញ្ជើញពីបរិស័ទទាំងអស់អញ្ជើញមកក្នុងសាលាទៅណា បាទអញ្ជើញមកក្នុងសាលាដើម្បីបានឱកាសរាយបញ្ជីជំរាបជូនអានសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទទាំងអស់ហ្នឹងប្រមូលបានថាវិការប្រមាណខ្ញុំបាទនឹងអានជំរាបជូនដើម្បីជាទីសប្បាយរីករាយ នៅក្នុងបុណ្យកុសលរបស់យើងទាំងអស់គ្នាហើយនឹងសម្រាប់ទុកនៅក្នុងការកសាងនៅអារាមរតនារាមនេះយើងបានចំនួនប្រមាណទុកសាសនាសម្រាប់តម្កល់ទុកនៅក្នុងពុទ្ធសាសនាសូមគោរពអញ្ជើញទាំងអស់គ្នាជាថ្មីម្ដងទៀតអញ្ជើញចូលមកក្នុងអត្តបានសាលាចូលមករោងបុណ្យទាំងអស់គ្នាបាទសូមគោរពអញ្ជើញ អរគុណបាទសូមជម្រាបថាកម្មវិធីរបស់យើងជាបឋមយើងថ្វាយបង្គំព្រះរតនត្រ័យបន្តមកបានយើងសូមសំសិលសំសិលហើយបានប្រកាសប្រកាសប្រកាសលទ្ធផលប្រកាសលទ្ធផលនៃអង្គកថាទានហើយចាំក្រោយបានវេណា សូមជំរាបម្ដងទៀតកម្មវិធីរបស់យើងសូមចូលចិត្តយកចូលមកខាងក្នុងសាលារោងនេះចូលមកក្នុងរោងនេះដើម្បីយើងធ្វើពិធីនមស្ការព្រះរតនត្រ័យ បន្ទាប់មកក៏សមាធិសិលបន្ទាប់ពីសមាធិសិលហើយទៀតយកបិទ្ធបរិស័ទចាំរំចាំដល់លទ្ធផលប្រកាសលទ្ធផលនៃគណៈកម្មការរបស់យើងដែលយើងយកចូលត្រៃនឹងប្រមាណដៃឬលទ្ធផលបានប្រមាណហើយយើងចាំរំចាំមើលសិនហើយបន្ទាប់បានលទ្ធផលគ្រប់គ្រាន់ហើយបានយើងវេប្រកេនសំយ៉ាងកិច្ចកិច្ចបញ្ចប់កម្មវិធីរបស់យើងតែម្ដងសូមអរគុណណាស់ហើយសូមជូនវិទ្យាទៅលោកវិទ្យាទេដើម្បីបន្ត ហើយសង្គមរាប់សម្រាប់បាយទៅដល់ទៅសុខជ័យហើយមួយទៀតសូមអ្នកណាអ្នកណាអ្នកញាតិញោមអាចអង្គុយនៅក្រោមដង្ហោបានអង្គុយនៅខាងកន្លែងណាមានតិចតិចខ្ញុំអង្គុយអង្គុយតាមស្រួលទៅហើយស្រួលអេរយាបត់បានស្រួលដោះហើមបានស្រួលសិនពេលពួកយើងដើរមិនហត់តែហត់តិចហើយសូមដោះដង្ហើមដល់ថាប្រហត់ដែរបាទ អអសូមគណៈកម្មការបង្រិតអើយជួយជួយយកទឹកឲ្យយើងយកមកដល់ដល់ផងបង្រិតតែបងសើចុះហើយចុះអសូមគណៈកម្មការសូមយកទឹកឲ្យញោមម្ដងម្ដងម្ដងសិនពីព្រោះគាត់ស្អកកហើយដើរវិញហត់ហើយសូមយកទឹកញ៉ាំម្ដងម្ដងសិនដើម្បីស្រួលកសិន អនុមោទនាអ្នកមកតាំងសពកវតោអរតោសម្មាសម្ពុទ្ធយាសនមោតាំងសពកវតោអរតោសម្មាសម្ពុទ្ធយាសនមោតាំង สัพเพเวตาอารันตาสัมมาสัมพุทธัสสะริกรยาเดมาសកាត្រៃបង្គំនៃខ្ញុំប្រកាសណាចូលមានតាប្រដំមានប្រភេទ ជាព្រះអរហន្តប្រសាទ្រង់ព្រះដំណើញ័យយតទាំងពួងដោយប្របៃចំពោះព្រះអង្គអត់មានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយអេតេបេសោព្រះកវិអរហង្គសម្មាសម្ពុទ្ធោវៃ ជាចរណសម្បន្នោអនន្តរាបរិសត្តមសារតិសន្តាទេវមនុស្សសានាងពុទ្ធោបកវេតតាំងអរហតិគុណសង្ឃ ตังกดทังกระสานำเมียมิตังจะปนแดงลิเมสังกาเรอัติโตจะยีสวาคาตาปะกะเมตาธรรมโมสันตันตะกาอัตาลิกาอาปายิกาปะ ចាន់តាំងវេទិតាំកវៃយោតាំស្វាកាតាតិគុណសង្យនតាំងកំលាំងសារសានៈ យៈធម្មំអិមេសង្ការេអភិកោចយេមិសបតេបណ្ណោបកវតោសាវកសង្ឃោជុបតេបណ្ណោបកវតោសាវកសង្ឃោ សកលតោសាវកសង្ឃោសាមៃយបដេបានមកកលសាវកសង្ឃោយតិទាំងចន្តារិបរិសយុគានិអានតបរិសតំកលិយសាវ ca sang cô a ô nay giao pa ô nay giao trang kể nay giao anh chơi lê ca ran ca ran con nhà thế tăng lô ca sa thế tăng sao ca đề pan na thì con sang yun tang ទេរសានមេមិតាញចសង្កាំងនិមៃអេសាកាលេអភិពោជយេមីយំសូមថ្វាយបង្គំគូប្រព្រំមកចែកដៃប្រំទាំងព្រះសារីបំនឹងមហាពុទ្ធិត្រឹងដែលគោនឹកនៅយមអង្គ លំអងចាត់បរិសិនកំបងអាចារ្យលេងនឹងព្រះពុទ្ធារូបដំណាងអង្គព្រះមូលនៃតែតាទេតានានានុទាំងអស់ដោយតែជានេះគុណព្រះមានបុណ្យប្រសើរព្រោះ រំខាតឹមភយានសូមឲ្យខ្ញុំបានសុំក្លៀតចាត់ផងទាំងឡាយសានជួយចិនឆ្ងាយសូមឲ្យក្លាយមកជាមិត្តសូមតនព្រះដៃយ៉ាងមេតដៃពីសានសូមបានឃើញតបិទ្ធសូមដូចចិនប្រាថ្នា ចាំសូមជួយញាតិញោមបែរមកកាន់ខាងព្រះសង្ឃវិញយើងដើម្បីនឹងសមាទាននិច្ចសិលមុននឹងវេកថាប្រគេនដល់ព្រះសង្ឃបាទហើយដូច្នេះគឺថាសូមញាតិញោមសមាទាននិច្ចសិលមកនេះសូមជួយបាទអូកាសៈមយ៉ាងបន្តេវិសុងវិសុងរខណ្ណតាយៈ អេសារណេណាសហបញ្ចសីលានិយចាមេទុតិយំបេមយ៉ាងកន្តេវិសុងវិសុងរខណតាយៈទេសារណេណាសហបញ្ចសីលានិយចាមេ ตาเตยังไปแม่ยังคอนเตวิสุงวิสุงรักขันธายะเตสารเนนะสัมปัญจไสลานิยจามะตัสสะทิเกเวตาอรหะตาสัมมาสัมพุทธัสสะเมโมตัส សតិយវៈតោរហតោសម្មាសម្ពុទ្ធិអាសៈនមោតាសៈវិយវៈតោរហតោសម្មាសម្ពុទ្ធិអាសៈនមោតាសៈរកវតោរហតោសម្មាសម្ពុទ្ធិអាសៈនមោតាសៈបកវតោរហតោសម្មាសម្ពុទ្ធិអាសៈ นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะยังสรณังกิจฉามิพุทธังสรณังกิจฉามิ សរណังជាឆាមិធម្មังសរណังជាឆាមិសង្ឃังសរណังជាឆាមិសង្ឃังសរណังជាឆាមិយម សរណังจิจปามิอุเตยามเปปุจยังสรณังเกชามิยังเปสปัมยังสรณังจิจปามิอุเตยามเปธรรมยังสรณังเกชามิยังเปสังฆ ំសារៈនឹងជាចាមីតយាមនិសំទាំងសារៈនឹងជាចាមីតយាមពេពុទ្ធ កੰសរណੰកិច្ចបាមិតតិយំពេពុទ្ធំសរណੰកិច្ឆាមិតតិយំពេធម្មំសរណੰកិច្ចបាមិតតិយំពេធម្មំសរណੰកិច្ឆាមិតតិយំពេសង្ឃំសរណੰកិច្ចបាមិតតិយំពេសង្ឃំសរណੰកិច្ឆា សរណយៈហតនាងបរិគំនាងនខន្តេបមាតិបតាវិរមនិសិក្ខាបទាំងសមាទិយាមិអានាតិបតា វេរមណីសក្កាបតាំងសមាទិយាមិនិទានិវេរមណីសក្កាបតាំងសមាទិយាមិអាទនេទេនេ វេរមណីសិក្ខាបទំសមាទិយាមិមិសវិជ្ជាចារាវិរមណីសិក្ខាបទំសមាទិយាមិកាមេសម្មចាចារាវេរមណីសិក្ខាបទំសមាទិយាមិសាវិទិយវេរមណីសិក្ខា អបកម្មសមាធិយាមិមូសាវេទិយវេរមណីសកាបតាំសមាធិយាមិរាមេរយមជ្ជបមាតតនាវេរមណីសកាបតាំសមាធិយាមិអូរាមេរយមជ្ជបមាតតនា វេរមណីសិក្ខាបតាំងសមាទិយាមិមានិបញ្ចសិក្ខាបទានិសាទុកង្កត្វាអបមាទេអ្នកនិច្ចកលੰសមារិកេតាភៀងណាមៈបន្តិសិលេនអ្នកសុខិសង្យន្តិសិលេនអ្នកភោគិសម្បទាសិលេនអ្នកនិ สังยันเตตัสมาไสลังวิโสเอสาธุสาธุสาธุพุทเทโยคะเลตาโตสาปุนโตกัมมตตังนัมมังตัมเมโยธรรมโมกัมมตตังนัมมังสังเฆโยคะเลตาโตสาสังโฆ ខមតតាំងមមំអូខេចឹងសូមអឺយកសម្រួលអាយ៉ាបត់ពីសិនហើយអឺទៅតឹងរួមចាំលទ្ធផលចឹងសូមអញ្ជើញថាគណៈកម្មការមេតាបោកអានរាយនាមឈ្មោះពុទ្ធបរិស័ទដែលបានចូលចាប់អ្នកផលហ្នឹងសូមអញ្ជើញបងទៀតទេដើម្បីធ្វើសេចក្តីអត្ថាធិប្បាយឬក៏អាននៅ បញ្ជាឈ្មោះរបស់ញាតិញោមដូចតទៅសឹងជ័យបងញោមបានមកទៅខាងប្រភេទខ្ញុំកាត់ណាខ្ញុំបាទសូមប្រកបគុណចំពោះពុទ្ធ ពុទ្ធប្រសាទពីទីគោរពសក្ការៈពុទ្ធពោះសូមក្រាបថ្វាយបង្គំគុណម្ចាស់ព្រះព្រះអង្គដែលមានប្រវត្តិមាននៅទីនេះសូមគោរពលោកយាយលោកតាលោកញាតិទាំងអស់បានអញ្ជើញប្រកបដោយដោយភក្ត្រាហើយយឺនត្រឹមត្រូវគឺជាទីឆ្លាញ់រាប់អានមានសេចក្តីជ្រះថ្លា ចូលរួមក្នុងពិវាអនុមោទនាអង្គធនទាននៅវត្តរតនារាមនៅក្នុងឱកាសនេះខ្ញុំបាទខ្ញុំកណ្ណាខ្ញុំបាទសូមពរិយាឱកាសសូមឱកាសអនុញ្ញាតដើម្បីនឹងជម្រាបជូននៅលទ្ធផលដែលជាសេចក្តីចាត់ថ្លារបស់យើងញាតទាំងអស់បានជើញចូលរួមចាប់អ្នកផលនៅឱកាសនេះ ជាបឋមដោយកិច្ចផ្ដើមនៅអង្គកម្មវិធីបុណ្យកឋិនទានអឺសូមជម្រាបជូននៅពជាឈ្មោះអ្នកដែលចូលរួមហៅថាកឋិនសាមគ្គីអឺមានទី1គឺលោកប្រចាំបណ្ឌិតហៀងខៀងនិងអ្នកស្រីរស់ផល្លាព្រមទាំងកូនចៅចំនួន1000ដុល្លារ លោកគិនគូនិងអ្នកស្រីយូនីផេងព្រមទាំងកូនចៅ200លោកគៀតសកុននិងអ្នកស្រីយូហានព្រមទាំងកូនចៅ200វាសិកាសសឿននិងកូនចៅ200ដុល្លារលោកយ៉ាប៉ូហៀងនិងអ្នកស្រីតិចហៀងព្រមទាំងកូនចៅ200វាសិកាញឹមជាញឹមគៀវព្រមទាំងកូនចៅ200វាសិកាវ៉ាស្រេងនិងកូនចៅ200វាសិកាងួនជូនិងកូនចៅ200ដុល្លារអ្នកស្រីរាវីហេង ពីស្វាមីក្រុមតែបត់200អឺអ៊ីវលក្ខណាអ៊ីវធារីលន់ចន្ទរា200ជាវបន្ថេងអ្នកស្រីសុកអេងនិងបតិតា200បាសិកាគង់ហេងលីនហេងឡានអៀនផាន់អឹងជឿនថងនិងឆាំងណ້ອຍ230ហាលីនូសាលីម and family 200ដុល្លារលោកស្រីអៀលីគៀងបាសិកាកេចាំងនិងអ្នកស្រីភូមិ ព្រមអេងឡាយនិងកូនចៅ200ដុល្លារបាសិកាអូចរុននិងកូនចៅ200តាកាំងព្រុយនិងមត្រីកាំងគៀង200ដុល្លារបាសិកាអបាសកនិងបាសិកាថៃថានិងលោកយាយសំរិទ្ធស៊ីវននិងកូនចៅ200ដុល្លារបាសិកាម៉ៅធឿមនិងកូនចៅ500ដុល្លារលោកលីថៃតឹងភរិយានិងបតអ្នកស្រីគឹមនាងស្វាមី ព្រមទាំងបុត្រជីតាលោកស្រីគឹមនឿងនិងស្វាមីព្រមទាំងបុត្រ300ដុល្លារលោកសុសរឿនអកាសុសរឿននិងបាសិកាយិនសុខឿននិងកូនចៅ200ដុល្លារបាសិកាយិន1ឡាននិងបាសាក់ជាងឈៀងឡាច់300លោកខេតសេរីនិងបាសិកាឈៀងនារី600ដុល្លារលោកខេតយើងនិងភរិយាព្រមទាំងបុត្រ250អ្នកស្រីចន្ទថានិងស្វាមីព្រមទាំងបុត្រ200លោកត្រង់លោកស្រីត្រង់ទីសឿន អ្នកស្រីស្រីនៀតស្រីនាងនិងស្វាមីរួមទាំងលីណានិងអ្នកស្រីហាំង400ដុល្លារបាសកាសុកសេនបងស្រីសុកសុផលហេងសបត្តិអ៊ីនលីវ៉ាអ៊ីនសៀងអ៊ីនសៀងហេងនិងអ៊ីនសុកហេងស្វាមីនិងអ៊ីនមករានិងភរិយានិងអេនឌូហេងចំនួន800ដុល្លារនៅក្រុមគ្រួសារលោកយាយសុកសនបាសកានទីនីម លោកស្រីចាំថលីស្វាមីចាំសុភាបស្រីទុយដានីស្វាមីព្រមទាំងកូនចៅទាំងអស់350ដុល្លារលោកជីនវុន200ដុល្លារលោកសុកកូតលោកស្រីជួនពៅព្រមទាំងបុត200ដុល្លារលោកស្រីគឹមធីអង្គសូដានីជីដែកលោកយាយសុកក្រុមគ្រួសារ400ដុល្លារចៅខគឹមរ៉ាន់ចៅធូចៅហ្វុងចៅចន240 ច័ន្ទលោកឱកាសសាច័ន្ទដេនឹងភារយាប្រំទាំងបត់200ដុល្លារច័ន្ទវ៉ែននឹងភារយាប្រំទាំងបត់200ដុល្លារតាំងជិញលន់នឹងកូនចៅតាំងជួយមួយនឹងកូនចៅ200ក្រុមគ្រួសារលោកកំញឹប230បាសកម្មមុខមីនឹងកូនចៅ200ដុល្លារបាសកាស្រីសាទសមាលីព្រមទាំងបុត200ដុល្លារលោកតាអៀតឆុងនិងអៀបបជូ200ដុល្លារបាសាអឹងកេស៊ីមនឹងកូនចៅ200 អឺបាសកាញឹមលឹមហើយជាលោកគូកមួយទៀតលោកយាយកិត្តិសុភ័ក្រនិងសារានិងចោចអូម៉ាងាយមាននិងស្រីអៀងហ្កិចប្រមាណកូនចៅ600ដុល្លារជាសានហួរនិងហេងគីវមកក្នុងក្រុមមួយទៀតខ្ញុំនឹងអានក្រុមនីមួយមួយពីព្រោះមានក្រុមផ្សេងទៀតអឺយិនមួយហួរនឹងកូនចៅ200ដុល្លារ លោកស្រីត្រឹងធីញៀងនិងលោកហុងសើនិងកូនចៅ200ដុល្លារអែមផាន់យ៉ា200អ្នកស្រីថៅតាំព្រមទាំងគាត់អ្នកស្រីអៀមតារាវីព្រមទាំងកូនចៅ250ដុល្លារអឺអត់ទៅមានក្រុមលោកបញ្ញាក្រុមលោកបញ្ញាដូចជានៅក្នុងក្រុមរបស់គាត់បន្តិចទៀតលោកស្រីលីនដាហើយនិងក្រុមលោកបញ្ញានឹងអញ្ជើញលោកបញ្ញាដើម្បីមកអានទាំងមូលពីព្រោះក្រុមគាត់នេះមានចំនួន4020ដុល្លារ អឺលោករស់ខៀមនិងភរិយាព្រមទាំងបុត្រ2000ដុល្លារ200ដុល្លារអឹងឆាយនិងយកទាំងអ៊ី200តិចនាងលោកស្រីយងសុភាអឺអេងពង្គួងហើយនឹងលឹមជីវហុងចំនួន200សសរុន200ដុល្លារសាយធួន200អឺកងពូនស្រេងហើយនឹងម៉ាឧបាសិកាសុកឡាងនិងកូនចៅគាត់បូជា កសាងចំនួន1000ប្រគេនប្រសង់សូត្រញ៉ាត់ចតុតកម្មវិជ្ជាដូចជាមួយអង្គ70ពីរអង្គ140ហើយព្រះអង្គគង់ហត្ថបាស3ព្រះអង្គទៀត150ដុល្លារអញ្ចឹងបូកសរុបបច្ច័យកុំស្រេងហើយនឹងម៉ាបាសិកាសុកឡាមនឹងចំនួន1440ដុល្លារ លោកស្រីទួនត្រីមុំនិងចិនសុកន200ដុល្លារលោកលឹមសឿងហើយនឹងភរិយាព្រមតបុតលោកសុកបឿនហើយនឹងមីង៉ែតនិងពូយ៉ាន់ចំនួន300ដុល្លារជ័យសរិននិងស្វាមីញូសៀងញូសៀងម៉េងកូនចៅ200ដុល្លារភពសំណាងលោកស្រីឈីពៅ200នួនលេងស្វាមីព្រមតបុត ម៉ាឡាលីន200ដុល្លារវុធីគីនសានីននួន200ដុល្លារបូរ៉ាក្រុងស្រីគុណបុនី200លោកខេងភិរិទ្ធលោកស្រីឆាទីគួរ200គុយគុយថងសមាលី200លោកយាយត្រាន់ទីហេតនិងកូនចៅនិងចៅគួត900ដុល្លារសំយ៉ានីអត់ក្រុមផ្សេងគួយសុធៀមភរិយាព្រមទាំងបុត្រ សួរយើងភរិយាប្រកបត200ដុល្លារបាសកាត្រឹមសវិនកូនចៅលោកសិទ្ធិសំណាងលឹមភិរ៉ានិច300ដុល្លារលោកយាយងោទីដេកលោកកូនចៅលោកបាសកាទីសម័យ300ដុល្លារប្រសង់និងគណៈកម្មការហើយនឹងពុទ្ធបរិស័ទវត្តកេតនៈរស្មោចំនួន2222 អង្គដាក់ចំនួន2222បន្រាប់ទៅឃើញ2320ណាណាចាំបច្ច័យច្រើនជាងចំនួនណាណាអរគុណទៅលោកសើងមុខឋាននិងអ្នកស្រីសុកចន្ទធូ200ដុល្លារញ៉ែមវឿនអ្នកស្រីទេពសមឿនអឺតាំងឆេងហុងនិងកូនចៅ200ដុល្លារអឹងឆាយសុកលី200 អូនសុកកិច្ច200សំអាតសុកណាម៉ូនីការីធានី និងលក្ខិណា300កៅសវណ្ណបាសិកាហាស់ណែមអឺគង់ពេញ200ដុល្លារកញ្ញាសិនសុផនអឺអ៊ុយយឿននិងកូនចៅ200ដុល្លារបាសិកាហេងសុខៀង200ដុល្លារជាសុផាណាជាលីអឹងលៀងនិងស្រីកងស្រីទូច250ដុល្លារ Mr. and Mrs. Eric Chun and Children 200ដុល្លារបាសកនិងបាសកាថាច់ងួន200ដុល្លារបាសកាកៅហៀងណៃនិងកូនចៅ200ដុល្លារបាសកាលឹមសុភាពខ្ញុំនឹងអានក្រុមរបស់បាសកាលឹមសុភាពផ្សេងដោយឡែកអឺគាត់ដោយឡែកខ្លួនគាត់នឹងក្រុមគាត់ដូចជាចូល4000ហើយជួយនៅខាងចំផៅទៀតខ្ញុំនឹងអានដោយឡែកផ្សេងទៀតអឺ អឺលោកលោកលោកស្រីស្រីពេជ្រកូនចៅ200ដែរលោកយាយលោកសុភាពវិញក៏200លោកយាយលឹមលៀងហួយ200លោកតាអ៊ឹងស៊ីវហ៊ុនម៉ិច300ដុល្លារលោកស្រីសុកពីប៉ោ200ច័ន្ទហ៊ីនិងកូនចៅ200ភុនគៀនកូនចៅ200បាសកបាសិការីសៀងបាសកបាសិកាយុទ្ធសៀងព្រមទាំងកូនចៅ200បាសិកាផែនលេខ ពូច័ន្ទគុជសិនកូនចៅ200កញ្ញាជូលីលាវ200លោកនិងអ្នកស្រីខេងមួយឡាងនិងកូនចៅ200លោកខំខំខឿននិងស្វាមីបាសកាខំខឿននិងស្វាមី200បាសកាចៅទីទៀងបាត់ធីតា200អឿនធួអហឿងធួលឿងសំវណ្ណាផុងសេងច័ន្ទច័ន្ទសវាងលោកលីច័ន្ទលីនិងទុយឆាត200 ភាពធួចំគងស៊ីនួនមួននឹងគ្រួសារសុខធួមួននឹងក្រុមគ្រួសារសុខភេងមួននឹងគ្រួសារ200បាសកាធួនឿមនឹងកោហៀងកូនចៅ250អ្នកស្រីលីងងឿននឹងនឹងគ្រួសារប្រតិបត្តិ500ដុល្លារបាសកលេងនួននឹងបាសកាឈុនយូអេង200សុខតុកតុងនឹងអៀតៃផឹងព្រមទាំងកូនចៅ200ដុល្លារសុខជាឡា and Mrs សម្បត្តិកែវ and Mrs. ភីស៊ីវ300ដុល្លារស្រីរសានិងលោកបញ្ញាព្រមទាំងបុតព្រមទាំងបុតជីតា200យ៉ាន់រីនិងអ៊ីសៃស៊ឺ200បាសកម្មនុតសំអល់ព្រមទាំងកូនចៅ290ដុល្លារតាំងហុកហ៊ុននិងលឹមហុយគៀវលីគួយនិងតាំងយោជីវតាំងតាំងអៃជីង តាំងសំជីវនិងលីលីណាតាំងវិបុលនិងតាំងអៃមៃ200ដុល្លារបាសកាសៀងរទ្ធីអ្នកសិសចិន្តានិងលឿលឿបុទ្ធាបាសកាសសាវឌីសសាវឌី200ដុល្លារបាសកាសុខសុខានបាសកាលក្ខណៈប្រតិគុណចៅ500ដុល្លារអ្នកស្រីនិកគីហៅអាហួរនិងលោកលេអានមីស្ទីលីធៀង Jaden and Justin ទិន200ដុល្លារទិនលោកទិនបន្ថននិងក្រុមគ្រួសារ300ដុល្លារបាសកាជនសុផានក្រុមគ្រួសារ200ដុល្លារហេងកែនិងភរិយានិងកូនចៅ200ដុល្លារខៀវវងត្រាន់និងរៃផាន់សេអ៊ីវ200ដុល្លារខ្មែរ Community of New Savel Incorporation 500ដុល្លារគាត់ចូលឧបត្ថម្ភអឺដោយអ្នកស្រីកងស្រីតូចអឺបាសកាពោយឿននិងក្រុមគ្រួសារ200ដុល្លារ អញ្ចឹងខ្ញុំសូមអាននៅក្រមផ្សេងដែលមានលក្ខណៈពិសេសជាក្រមគាត់ដូចជាមានលោកជាបណ្ឌិតលោកជាបណ្ឌិតហៀងខៀងនិងលោកស្រីរស់ក្លាហ្នឹងខ្ញុំបានអានគាត់មិញហើយប៉ុន្តែមានឈ្មោះក្រមរបស់គាត់ដែលបានចូលរួមមានលោកនឹងរៃមនីអង្គកូនចៅ100ដុល្លារលីងពំលេងស្រីស៊ីឡានលីង100ដុល្លារ ងូជាងរស្រីយន្តនីមួយកូនចៅចំនួន100ដុល្លារគុណសៃយីនិងស្រីស្រីគួយឈុនចំនួន50ដុល្លារនិងស្រីទេពគុណគៀម100ទូឆេងព្រមទាំងកូនចៅ100ដុល្លារអ្នកស្រីជប៉ុនស្វាមីព្រមទាំងបុត្រ5អស់50ដុល្លារក៏សរុបទៅក្រុមលោកប្រចាំដិតហៀងខៀងនិងស្រីរផាឡាមានចំនួន3200ដុល្លារ បន្ទាប់មកគឺខាងក្រមបាសាក់ថច្សេរីហើយនឹងនឹងបាសិកាឈិនរីគឺខាងក្រុមរបស់គាត់នេះមានលោកយាយមួយឡាងនឹងលោកតាបាសក់ឈៀងឡាច់300លោកថៃស្រីនឹង600យើងមួយហ៊ុនកូនចៅ មានឈ្មោះមិញដែរសុវថានឹងលក្ខណៈ500ដុល្លារលីចិន្តានឹងស្រី លេខសមាឡានដែលបានអានឈ្មោះគឺលីចិន្តានិងស្រីលេខសមាឡាន100លោកសៀមសុសុធី50បាសកាថច្ចវឿន50លោកស្រីគៀងលងគ្រួសារ50បាសកាធម្មនិរុទ្ធ50លោកស្រីឈៀងដានី50លោកស្រីយូសម្បត្តិនិងកូនចៅ50ទាំងក្រុមបាសកថច្ចសេរី និងបាសកាឈៀងអារី មានចំនួន2000ដុល្លារ ដោយឡែកក្រុមបាសការលឹមសុភាពក្រុមគាត់មិញអានហើយប៉ុន្តែក្នុងក្នុងក្រុមរបស់គាត់នឹងមាន4000ហើយដោយឡែកគាត់បានបូជា ជាថវការសម្រាប់មហូបអាហារមហូបអាហាររបស់យើងហ្នឹងក្រុមបាសការហ្នឹងគឺថាបូជា2000ដុល្លារអញ្ចឹងទៅណារួម ទាំងកម្លាំងធ្វើកម្លាំងធ្វើអត់ទាន់គិតដល់ម្នាក់ថ្ងៃប្រហែលខ្ញុំអត់ទេអឺចឹងទៅអឺមិញហូបនៅស្លាវពោឆ្ងាញ់បាទពោ ឡាកោនឹងឲ្យត្រូវជាមួយកថាសាមគ្គីនឹងត្រូវគ្នាស្លោនឹងកថាស្លោសាមគ្គីដែរសូមអរគុណលោកយាយហើយនឹងក្រុមដែលធ្វើស្លោគោធ្វើមុខឆ្ងាញ់មែនទែនថ្ងៃនេះអឺលោកកោពូសេងហើយនឹងមហាបាសកាវិញជម្រាបជូនហើយក៏បានពូជាព្រះអង្គកាលគោផងព្រះអង្គគង់ហត្ថបាសផងហើយនឹងព្រះអង្គញ៉ាប់ផងដែរណាសូមអរគុណហើយសូមជម្រាបផល បន្តទៅទៀតសូមអរគុណដល់ប្រសងនិងគណៈកម្មការវត្តកិច្ចណៈផ្នែកកម្មជាក្រមរស្មោអរគុណព្រះអង្គធម្មជីរោថៃព្រះដែលព្រះអង្គបានព្រះអង្គបានខំខ្នះខ្នែងប្រកបប្រកាស អញ្ជើញពុទ្ធបរិស័ទទាំងអស់នឹងចូលរួមក្នុងកិច្ចការឧបត្ថម្ភនៅក្នុងទីនេះមានចំនួនដូចខ្ញុំបានទូលមិញព្រះអង្គបច្ច័យលើសពីបច្ច័យដែលព្រះអង្គសេទុកណាចឹងសូមអរគុណខ្ញុំបណ្ដាថាគិតចោលកប៉ាល់ប៉ុន្តែលោកទីពូថាអត់ទេត្រូវតែប៉ះជូនចឹងគេណាចាអឺខ្ញុំបណ្ដាសូម អានប្រទេសព្រះគុណចៅអាចារ្យវិសាលធេយីផា100ព្រះអង្គធម្មធិរថជ្ជៈ300ដុល្លារលោកលំថានភរិយាព្រមទាំងបត់100ដុល្លារអ្នកស្រីត្រាំធីសវេន200លោកហ៊ីងងននិងភរិយាព្រមទាំងបត់100លោកហ៊ីងងឿននិងភរិយាព្រមទាំងបត់50បាសថៃថានិងលោកយាយគឹមធីសៀ100ដុល្លារលោកយាយចូលនេះហើយទៅចូលបំជាមួយព្រះអង្គទៀត បាសិកាទេពសៀក20អ្នកស្រីពឹងសុខាប្រំតំបុត100បាស័កពេជ្រខោបាសិកាទឹកហែមកូនសុគា50លោកម៉ៅធូ100លោកចៅងប់ធំលោកចៅងប់ធំ100លោកពវណ្ណានិងភរិយាប្រំតំបុត100លោកសុកអសេងលៀបនិងប្រំតំបុត50អ្នកស្រីឌីណាភេងប្រំតំបុត50 លោកទារតភរិយាប្រតិបត្តិ100អយុវបន្តិតលីជួន50យុវបន្តិតលីផាប់50យុវបន្តិតហៃថៅ100លោកច័ន្ទលុចអ្នកស្រីសុកទេវី50លោកសុខៈអ្នកស្រីហៅយូរ៉ា50លីសេតអូលោកលីសេតអូលោកលីសេតជើញមកពីកម្ពុជាក្រម50ដែរ អ្នកស្រីលីទីគឿង50ដៃគាត់ជានៅកម្ពុជាក្រមអត់សូមអញ្ចឹងខាងរមដោយគណៈទូនអញ្ចឹងបាន2222ព្រះអង្គឆ្លាញ់លេខ2ទាំងអស់ចឹងណាតាមពិត2320អរគុណអញ្ចឹងខ្ញុំខ្ញុំកណ្ណាអស់ហើយប៉ុណ្ណេះ អឺមុននឹងបញ្ចប់សូមបូកសរុបថាវិការសាវិការទាំងអស់បច្ច័យចូលបាន38617ដុល្លារបាទ38617ចំណាយសរុប3320នៅសល់សម្រាប់កសាង35237ដុល្លារបាទបច្ច័យនៅនៅសល់សល់មូលបាទនិយាយ បាទលេខបុកចូលគ្នាលេខហើយ3 5 8 10អឺ10 20គាត់និយាយលេខ20គាត់3 7 3 5 2 3 7បូកចូលគ្នា20គាត់20គាត់2022ចាប់ផ្ដើមសាងសង់2024សម្ពោធនិយាយណាបាទ2022ចាប់ផ្ដើមសាងសង់20គាត់ឃើញទេបាទ ហ្នឹងហើយចប់នេះហើយខ្ញុំនឹងអញ្ជើញលោកបញ្ញាសិនលោកលោកបញ្ញាដើម្បីនឹងអាននៅសរុបសរុបនៅក្រុមរបស់គាត់ជាមួយលោកស្រីនេះដែរហើយសូមអញ្ជើញលោកបញ្ញាលោកបញ្ញាដើម្បីនឹងអានឈ្មោះនោះទីក្រុមនោះខ្ញុំបានអានទេមិញក្រុមរបស់គាត់ហ្នឹងបានចំនួនបច្ច័យ4000ជា4020ដុល្លារបាទសូមអញ្ជើញលោកបញ្ញា

នៅជាជាបឋមខ្ញុំព្រះករុណាសូមនមស្ការចំពោះជំ3នៃរតនត្រ័យពលគឺពុទ្ធរតនៈ1ធម្មរតនៈ1សង្ឃរតនៈ1ដោយនៃគោរពជ្រះថ្លាប្រកបក្រៃកាយលេងទៀតហើយបន្តមកសូមជម្រាបសួរលំអរកាយចំពោះលោកតាលោកយាយបងប្អូនពុទ្ធបរិស័ទទាំងអស់ដែលមានសភាជ្រះថ្លាបានលះបង់នៅក្របធនធានក៏ដូចជាពេលវេលាដ៏មានតម្លៃ កាត់ផ្ដាច់នៅមជ្ឈរិយសេចក្ដីកំណាញ់ដើម្បីពេញទានទៅក្នុងទាននៅវត្តអឺរតនារាមក្នុងឱកាសនេះបាទហើយសូមអរគុណដល់ញាតិមិត្តទាំងអស់គ្នាផងដែរជាពិសេសអឺផ្នែកខាងតុងភៅគឺបានលះបង់កម្លាំងកាយចិត្តគ្រប់សពយ៉ាងដើម្បីធ្វើអាហារប្រឆ្ងាយដើម្បីទទួលដល់យើងខ្ញុំទាំងអស់គ្នាដើម្បីចូលរួមចំណែកបុណ្យកម្មនេះប្រកបទៅដោយឱកាសនក្ខត្តរិទ្ធ ដល់បរិរិទ្ធទាំងក្រៃលែងដូចជាខ្ញុំសូមការអនុញ្ញាតពីប្រសង់ក៏ដូចជាគណៈកម្មការទាំងអស់ ដែលបានផ្ដល់វេទិកាជាកិត្តិយសនេះដល់ខ្ញុំអឺសូមអនុញ្ញាតអាននៅឈ្មោះក្រុមដែលមានខ្ញុំបាទក៏ដូចជាអ្នកស្រីលីនដាចាងហើយមានមិត្តភ័ក្ដិទាំងអស់ដែលបានចូលរួមជាជាត្រៃក៏ដូចជាបំពេញកុសលផ្សេងផ្សេង នៅក្នុងអឺ វត្តរតនារាមយើងក្នុងកម្មផងដែរអញ្ចឹងខ្ញុំសូមអនុញ្ញាតអន្តឈ្មោះដូចតទៅអឺជាខាងដើមខ្ញុំបាទពីបញ្ញាចំនួន200ដុល្លារ Lin Dai Chang and Family 200ដុល្លារគួរជាពីទា and Lee San and Lee San Family 200ដុល្លារ លីមេង and family 200ដុល្លារសម្អាតគីមនិងសុផននារីគីម and family 200ដុល្លារ Eric Phúc Châu and Kim Linh Phui and family 200ដុល្លារនួនតុក and family 200ដុល្លារ Kim Tiên Tia and Kim Kịch Tia 200ដុល្លារ and uh, Vichini Kaur, Sophia Kun and family, 200 dollars. Sotanijati and family, 200 dollars. Tong Yen Mi and family, 100 dollars. Nakti and family, 50 dollars. Quicklin, 100 dollars. Soy Niang, 100 dollars. Davinda and family 200ដុល្លារ Lina and family 50ដុល្លារ Samson Samson 100ដុល្លារ Chanda 50ដុល្លារ Mom and husband and family 100ដុល្លារ Puju and family 200ដុល្លារសុជាតិ and family 100ដុល្លារតិចមេលីន 100ដុល្លារសូភិន100ដុល្លារខាន់ Thante and Family 100ដុល្លារភួងសុភាព and ភួង and Family 50ដុល្លារគីម and Family 50ដុល្លារអឹម Family 50ដុល្លារភៀវបាន and Family 100ដុល្លារ Index សួរ100ដុល្លារអ្នក in and family 50ដុល្លារប៊ុនធានី and family 70ដុល្លារតន and កាកា100ដុល្លារសាមេតខៀវ and family 50ដុល្លារព្រះស្ម័យរិយាគុណ50ដុល្លារ Mr. Long Luong and family 100ដុល្លារអញ្ចឹងសរុបទាំងអស់ដោយឈ្មោះដោយខ្ញុំបាន អានមកទាំងអស់ហ្នឹងគឺសរុបទៅទាំងអស់មានចំនួន4020ដុល្លារហើយសូមអធិស្ឋានផងដែរបងប្អូនដែលជាសមាជិកនៃក្រុមដែលបានចូលរួមតាមរយៈ Kelita ជាមួយនឹងខ្ញុំនឹងបើសិនជាមានការខុសឆ្គងឬក៏ពុំច្បាស់លាស់លើឈ្មោះណាសូមមេត្តាផ្ដល់ជាដំណឹងដើម្បីយើងខ្ញុំធ្វើការកែតម្រូវ។ ហើយជំទាវបឋមសូមឲ្យជាលើកតាមក្រោយសូមអរគុណចំពោះព្រះសង្ឃក៏ដូចជាគណៈកម្មការទាំងអស់ដែលបានផ្ដល់ឱកាសកិត្តិយសនេះដល់ខ្ញុំបានអនុញ្ញាតឡើងមកអានលើឈ្មោះនេះហើយដោយអំណាចនៃទេតិការកសាងបន្ទាននៅក្នុងកាសនេះសូមចែកកសលផលបុណ្យដល់បងប្អូនយើងទាំងអស់គ្នាទោះបីជាជើញមកប្តីបានជើញមកប្តីនៅក្នុងវត្តមាននេះក្តីសូមប្រកបទៅដោយពុទ្ធពរទាំង4ប្រការគឺយុវនាសុខៈពលៈនិងប្រកបដោយសេរីសុខស្ដីគ្រប់ទិវារាត្រី8អខណ្ឌដោយសុខគុណបាទ សុំថែមថែមដល់សំថែមសំថែមមិញបាច់គុណប្រទៀនមកថែមឈ្មោះពីរទៀតអឺលោកជាវប៊ុនថេងជីមីហើយនិងបាសកាពូនសុកអេងចំនួនថែម400ដុល្លារ ញ៉ែ9ហើយនឹងតេបសំនួននឹង200ទៀតអញ្ចឹងថាវិការថែម600ទៀតវាត្រូវជា35837ដុល្លារណា35837បាទមានលោកយាយលោកតាណាចង់ថែមទៅថែមអឺ35800 37ទោស35837បាទមានលោកយាយលោកតាណាចង់ថែមទៀតឲ្យគ្រប់40000ក៏បានបាទអត់ថែមទៅលើកទៅឲ្យយាយចង់ដឹងនេះសពរៀបចំនេះជូនយាយសិន100អឺ37 8 35 35លេខ8 8 16 16លេខប៉ុន្មានចេះ16លេខ7លេខ7បូក7 14 14បូក3 17 17លេខ8គាត់អូល្អលេខ8ហើយលេខ9ហើយមកគ្រប់លេខ9ហើយមកគ្រប់លេខ9ខែ1000យីអ អូខេប៉ណ្ណឹងសិនណាយកចាប់តាមពេលអរគុណណាអរគុណអញ្ចឹងណាអញ្ចឹងសូមឧទ្ទិសអ្នកផលទាំងអស់គ្នាហ្នឹងមិនបានបានទេចាំចាំក្រោយក្នុងក្នុងវេវេសិនបន្តពីវេចាំនិយាយអីនិយាយថែមបាត់ថយលុយលុយលុយអាទិត្យបាត់អស់មិញមកដល់អើវេសិនមានសរុប អញ្ចេះសូមញាតិញោមស្រួលអេរយាប័តនេះសិនបានទៅសុំជូនសុំជូនយោបល់តិចសុំជូន idea ណាអញ្ចឹងសូមញាតិញោមតាំងចិត្តមុននឹងយើងធ្វើអ្វីមួយយើងត្រូវការស្ងប់អារម្មណ៍ល្អដើម្បីយើងបានអានិសង្សសំខាន់ចុងក្រោយហ្នឹងណាអញ្ចឹងដើម្បីឲ្យសំខាន់ជាងនឹងទៀតតើគុណចាស់គ្រូនេះនៅទីនេះស្រាប់ អឺចង់ជួយបញ្យោយ៉ាងណាអូនញាតិញោមបង្អស់បង្អស់មិនបាន100% 100%ដើម្បីឲ្យញាតិញោមបានអានិសង្សចុងក្រោយទៅពុទ្ធចាស់មានអីថែមចុងក្រោយនេះសូមខ្ញុំអរគុណក្នុងព្រះញាតិញោមទាំងទីចុងក្រោយញាតិញោមសម្រួលទឹកចិត្តនៅក្នុងថ្ងៃបុណ្យកឋិនទាននៃញាតិញោមពេញទាំងប្រហែលថ្ងៃទាំងពុទ្ធចេតនា គោលមករាប់ខែក៏ដោយអឺទៅតែបានសម្រេចនៅក្នុងភពវិជេតនាចេតនាដែលសម្រាប់ជាកថាជីវមិនតសម្រាប់គឺត្រូវយើងមិនតពេលគេនៅប្រសងណាឥឡូវពេលនេះគឺជាពេលវេលាដែលយើងត្រូវលះបង់នៅត្រៃជីវដែលយត់យកបាននាំមកហ្នឹងប្រគេនដល់ភិក្ខុសង្ឃអញ្ចឹងសម្រួលទឹកចិត្តរបស់យត់យក ហើយបងអោនចិត្តហ្នឹងគឺមានត្រៃជីវរនៅក្នុងចិត្តរបស់យើងគឺគិតថាយើងមានត្រៃជីវរនៅក្នុងចិត្តរបស់យើងហ្នឹងគឺបងអោនអ្វីវេប្រកេនចំពោះពិខុសង្ឃថាចិត្តដែលតម្កល់ល្អមានត្រៃជីវរហ្នឹងចិត្តខ្ញុំតែបានចូលមកគឺបងអោនថាមានចូលលុយតិចច្រើនគេគឺបងអោនមកចំពោះត្រៃជីវរទាំងអស់គ្នាយើងវេប្រកេនចំពោះប្រសង្ឃហើយបន្ទាប់ពីយើងវេហើយគឺយើងសប្បាយចិត្តថា កឋិនទានរបស់អាត្មាបានសម្រេចបានបំពេញហើយអនុមោទនារីករាយនៅក្នុងបុណ្យកុសលក្នុងថ្ងៃទី31នេះដែលបានវេនៅកឋិនជ័យវត្តថ្វាយវិខុសង្ឃសម្រាប់ក្រៅក្រុមជាកឋិនអញ្ចឹងសូមយកញោមបង្អោនចិត្តស្មឹងស្មាទាំងអស់គ្នាសម្រាប់ថានឹកឃើញដល់ កថានៃជីវរនឹងគ្រប់គ្នាហើយនឹងលោកអាចារ្យនឹងនាំគេហើយមុននឹងវេសូមតាំងអ្នកមោទទាំងអស់គ្នានេះសូមអមោទនីសូមអនុមោទនាការបង្អោនចិត្តដើម្បីវេនឹងកថានៃជីវរថ្វាយចំពោះពិខុសង្ឃសូមអនុមោទនី អញ្ចឹងហើយនាទីចុងក្រោយយើងវេហើយបន្តមកក៏សូមលោកប្រធានអាមាហ្នឹងក៏ឡើងជូនតែម្ដងអរគុណដល់ញាតិញោមអញ្ចឹងសូមវេសិននៅចុងក្រោយសូមបងប្រធានដើម្បីមកអត្ថាធិប្បាយឬក៏តែម្ដងអរគុណដល់ញាតិញោមចុងក្រោយខ្ញុំណាក៏អាចចេតនាសូមចែកវេសិន អញ្ចឹងសូមជួយញាតិញោមតាំងចិត្តចេតនាឲ្យបានបរិសុទ្ធទាំងអស់គ្នាដើម្បីនឹងវិខិតប្រគេនដល់ព្រះសង្ឃបាទนะโมตัสสะภะคะวะโตอะระหะโต មាសម្ពុទ្ធាសនមោតាសភគវតោអរហតោសម្មាសម្សមយំផន្តេអិមង្គកថេណជ័យវរង្គសានិសង្សង្សង្ឃសៈពេមា សាធុណូផន្តេសង្ឃោអ៊ីម៉ាំកន្ធនជ័យវរំសានិសង្សង្កន្ធេណੰ អដ្ឋរិតំបណ្ឌិតកណ្ហតោមេតាតេតោអតិណញ្ជេវៈគុណវន្តានំអមហាកញ្ចាទីខរតੰអត្ថាយៈហេតាយៈសុខាយៈ ទុតិយាមពេកតតិយាមពេកបបិទ្ធប្រសង់ដល់ចម្រើនយើងខ្ញុំប្រការណាទាំងឡាយសូមវេនៅសម្ពុតនេះជាសម្ពុតដើម្បីកឋិនជីវរព្រមទាំងអានិសង្សលៀក ចំពោះព្រះសង្ឃបបិទ្ធព្រះសង្ឃដ៏ចម្រើនសូមព្រះសង្ឃមេត្តាទទួលយកនៅកឋិនចីវរនេះព្រមទាំងអានិសង្សលៀបរបស់យើងខ្ញុំទាំងឡាយដើមបីក្រាកឋិន ដើម្បីបាននៅសេចក្តីចម្រើនដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដល់លោកអ្នកដែលមានគុណទាំងឡាយមានមេត្តាបិតាជាដើមផងដល់យើងខ្ញុំទាំងឡាយផងអស់វិរៈអស់ការជាយូរអង្វែងទៅហង អវរៈ2ដងផងអវរៈ3ដងផងនមោតសាភិកវេតោអរហតោ តាសនបូតាសភិកវតោអរហតោសម្មាសម្ពុទ្ធាសនបូតាសភិកវតោអរហតោសម្មាសម្ពុទ្ធាសាភិហុទេវីបណ្ដោសាយមង្គលៀង អាយ៉ាងកមានណាសោថានាងប្រហេមៀងកលមតមៀងអសេវនាចពាលៀនាងបន្តិតានាចសេវនាបុជាចបុចនយានាងអេតាមមៀងកលមតមៀងបន្តិបទេសវាសាចបពេចកតបញ្ញតាអត្តសម្មាបណៃតិចអេតាមមៀងកលមតមៀង ยังจะสาไปจะเวนยาจะสุสาเกตาสเพียสิตาจะเยเวจาเอตังแมงกันละมะตะแมงเบียตาเปตโตปะทานังปัตเตียระสัง កលាចកានបានតាអេតាមង្គលមតមង្ទានញ្ញធម្មចរិយាចញាតិកានញ្ញសង្កអនវេជានិកម្មាអេតាមង្គលមតមង្អរតិវិរតិបាបាមជ្ជបានញ្ញសញ្ញមអបមតលធម្មេសអេតាមង្គលមតមង្គារវេចនិវេតចសន្តថៃចកតញ្ញតាកាលេនធម្ម สเมมังเอตังมังกะละมัตมังขันติจตาวิจาสตาสมณะนันจิตยาสนังกาเลนะธรรมสายเกจาเอตังมังกะละมัตมังต ចប្រមចរិយាចរិយសច្ចនិទាសនាងណាពាណសច្ចកិរិយាចអេតាមមានកលមតមងអតសលកថាមេចតញ្ញសនកាបតិអសោកាងវិរិចាំងខេមងអេតាមមានកលមតមងអេតាទិសានកាតវនសាបធម្មបរាជិតាសាបតសោថង្កេញំតតន្តេសង្ឃកិលមតមា វាពុទ្ធតនាងអសតាំងវត្តមាំងបរាំងតាំងទេវមន្តោសានតាំងពុទ្ធទេជានសាទិនានសំតបានទវិសាបេតលខាវបសមេតទេសេកេតវាធម្មរតនាងអសតាំងអត្តមាំងបរាំងអរុណៃបរិឡាហោប្រសមនាងធម្មទេចេនសាទិនានសន្តបតវិសាបេភេយវបសមេតទេស មានអភិវេមអ្នកដោយអានុភាពនៃព្រះទ័ទាំងពួងសាប្រសាងគៀនអភិវេមអ្នកដោយអានុភាពនៃព្រះសាងទាំងពួងសិទ្ធិស្ថាថៃប្រវត្តិទេសួស្ដីទាំងឡាយចូលមានដល់អ្នកឲ្យបានសាបកាសាបេលីទីចប់ក្រោយសូមអឺចង់ក្រោយសូមជើញលោកប្រធានលោកស្ធានណាមជ្ឈមណ្ឌលសូមជើញមកវេទិកាដើម្បីថ្លែងអរគុណ ដល់យាយញោមគណៈបាត់ហើយបងនៅទីកាមបងបងប្រធានបងប្រធានតដែរបាទសូមអញ្ជើញលោកប្រធានលំសើងបាទអញ្ជើញអឺ ជាបន្តមកនេះខ្ញុំបាទក៏ជំនួសឲ្យគណៈកម្មការប្រចាំនៅវត្តរតនារាមគឺមជ្ឈមណ្ឌលខ្មែរកម្ពុជាក្រមជាដំបូងខ្ញុំបាទក៏សូមគោរពដែលជាប្រគុណទាំង3វត្តអត់ទាំង4វត្តគឺវត្តជាដើមគឺវត្តរតនារាមជាដើមហើយបន្តមកទៀតគឺមានបដិប្រគុណលោកមកពីបឋមសមាគីក៏លោកបានមកចូលរួមផងហើយក៏លោកបានមកជួយតបតែង ដល់វត្តរតនារាមនេះខ្ញុំបាទក៏សូមក្រាបថ្វាយបង្គំនិងអរគុណដល់ព្រះសង្ឃហើយនឹងបដិជាបគុណលោកអនុញ្ញាតមកពីវត្តចេតនៈរស្មោក៏លោកបានមកជួយតបតែងវត្តរតនារាមនេះខ្ញុំបាទក៏សូមអរគុណហើយអរគុណបដិជាបគុណពីព្រះអង្គដែលព្រះអង្គនៅក្នុងវត្តរតនារាមនេះហើយបាទខ្ញុំបាទក៏សូមអរគុណញាតិញោមទាំងអស់គ្នាដែលបានជួយ ជ្រុំជ្រែងក្នុងវត្តតនារាមនេះដែលរដូវកូវីដនេះក្នុង4ក្នុង3ខែដែលប្រសង់ចាំប្រវសាមិនអោយប្រសង់ខ្វះនៅអាហារវ័នជូនដល់ប្រសង់និងភេសជ្ជៈដល់ប្រសង់ដែលប្រចាំក្នុងវត្តតនារាមដែលកងនៅចាំប្រវសា3ខែនេះខ្ញុំក៏សូមអរគុណដល់ញាតិញោមទីចិត្តទីឆ្ងាយខ្ញុំសូមអនុមោទនាជូនកុសលដល់ញាតិញោមទាំងអស់គ្នាឲ្យបានអនុមោទនារៀងរៀងខ្លួន ហើយជាបន្តមកទៀតខ្ញុំបាទក៏សូមអរគុណដែលមានពលនាមដែលញាតិញោមដែលចៅអ្នកដែលជ្រុំជ្រែងដែលកុំបំផាត់គឺមានវិជ្ជបណ្ឌិតដុកទ័រធៀងនិងលោកស្រីរស់ផល្លានិងលោកកឹមគូ និងអ្នកស្រីយុជាងភេងបានចំនួន2,000ដុល្លារគឺមានលោកអឺ ដែលអ្នកចាត់ចែងគឺលោកទៀតហេងហើយនិងលោកគុណបញ្ញាលោកបានរៀបការបាត់បាហើយក៏ខ្ញុំបាទក៏សូមមកថ្ងៃអំណរអរគុណដល់ក្រុមវេនធំធំគឺមានបន្ទាប់មកទៀតគឺមានវេនលោកកុងមុនស្ទេងនិងលោកយាយឡាងលោកយាយឡាងហើយនៅកុងស្ទេងជាគណៈកម្មការប្រចាំខ្ញុំជាអាចារ្យវត្តធំបំផិតនៅរតនារាមនេះលោកក៏បានស្នើខ្លែងថ្ងៃវេនគឺវេននៅថ្ងៃព្រឹកគឺយាយនិងលោកតាគឺបាន លះបង់នៅចង្ហាន់វ៉ាន់ជូនមានតិចមានច្រើនមានចង្ហាន់អីក៏ដោយឲ្យលោកបងសុខបួនដែលទៅយកចង្ហាន់វ៉ាន់ជូនមកប្រគេនដល់ព្រះសង្ឃខ្ញុំបាទក៏សូមអរគុណដល់លោកយាយនិងលោកតាទាំងពីរនាក់ជាបន្តមកទៀតគឺអរគុណលោកក្រុមលោកថាច់សេរីបាន2000ដុល្លារដែលបានដែលបានខ្នះខ្នែងផងហើយលោកតាថាច់សេរីក៏បានប្រចាំវេននៅថ្ងៃអាទិត្យគឺបានធ្វើវេនដល់ វាបើគេចង្ហាន់ដល់ប្រសង់ដែលផងមកតាមវត្តរតនារាមនេះខ្ញុំបាទក៏សូមអរគុណដល់លោកតាថេកសរីហើយបន្តមកទៀតគឺក្រុមលោកស្រីលីដាហើយនិងលោកលោកកឹមបញ្ញាដែលបានអញ្ជើញមកពីយប់ផងហើយនៅក្រុមថ្ងៃនេះក៏បានបច្ច័យដែលកកកមកចូលដើម្បីកសាងនៅវត្តរតនារាមនេះខ្ញុំបាទក៏សូមអរគុណដល់ក្រុមនឹង ក្រុមក្លឹបបញ្ញាហើយបន្តមកទៀតក៏សូមអរគុណលោកស្រីលឹមសុភិកដែលលោកបានខ្នះខ្នែងលោកបានប្រវរណាវិញរបស់ទឹកនៅថ្ងៃប្រហោះបានបច្ច័យនៅសល់2ដុល្លារយើងបានធ្វើតខិនសាមគ្គីនេះអត់មានចំណាយលុយបវត្តទេគឺលោកស្រីលឹមសុភិកលោកបានចំណាយ2ដុល្លារដើម្បីធ្វើចង្ហាន់វត្តជូនដល់ ទទួលភ្ញៀវនឹងពេលល្ងាចនឹងពាក់ធ្វើចង្ហាន់ដល់ប្រសង់និងខ្ញុំបាទក៏សូមអរគុណដែលញាតិញោមទីចិត្តទីឆ្ងាយទាំងអស់គ្នាដែលបានមកចូលរួមក្នុងវត្តរតនារាមនេះក៏ខ្ញុំបាទក៏សូមអរគុណគ្មានអ្វីដែលបានទេមានតែមានថ្ងៃ10នឹងអរគុណដល់ញាតិញោមទីចិត្តទីឆ្ងាយនិងសូមញាតិញោមប្រាថ្នាអ្វីអ្វីឲ្យបានសម្រេចដូចសេចក្តីបំណងប្រាថ្នា អនុមោទនាញាតិអើយអត់ទៅបនដល់តាចាស់ហើយកុំភ្លេចសិនបនញាតិញោមទាំងអស់គ្នាតាំងចិត្តអស់គ្នាតាមក្រោយញោមសូមអនុមោទនាកាសន្តាចសុមានតាទេវនេគាមាននិកាបញ្ញាណោអនុមោទនដោយរាង ខាងប្រសាសនាអាកាសាតាចភមមាតាទេវនេកេមអន្តេកាបញ្ញងនោអនុមោតੰចជរាមខាងករិជានោអាកាសាតាចភមមាតាទេវនេកេមអន្តេ ចាបញ្ញណោអនុមោទន្តិចរាងរាងកានតញាតយាអាកាសាថាចភមាថាទេវនេតិមាតិកាបញ្ញណោអនុមោទន្តិចរាងរាងកានតបានណោអាកាសាថាចភមាថាទេវនេតិមា ញ៉ាំណោអនុមោតន្តចរាងរាកន្តណោសាទេចងជូនមេផងចំពោះទៅដល់មេត្តាបៃតាគុណគ្រូបជាជាចាគុណយតិកាប្រាំពីសន្តាជីដោជីតារំនៅក្រៃណាលោកម្ចាស់ចែកតា can sông chủ mẹ con con sát can can sông sông sen sen nan can thân sông yang canh cây cầu san lạc cam mang ca ta vang kê đi yang mang ca ye nam bia cha mẹ na ta thế sốc ca tăng ca tăng ye sa ta sanh ye na an te ye ca san ta sanh ye na ca tăng quan nhà khả lăng hàng sa bê phía phi thao an tổ tăng căn tăng sâu vi tăng căn năng quan nhập lăng mê diê dê chật tân thân chia nâng đê tê vi con toa ni quê tê dung ta bê lô cam mê dê sa ta chi hoàn ta ra hê cam mà nâng nhang thu chân nhang ទុំមេមេជេតសាទេសូមអនុមោទនានាទីចុងក្រោយស្មាសុំឱកាសបន្តិចទៀតបន្ថែមពីទៀតសូមថ្លែងមកអរគុណដល់សហការីសហការីជាធម្មធម្មកថាទាំងអស់អង្គដែលមានសទ្ធាជ្រះថ្លាទាំងពុទ្ធចាស់គ្រូញាតិសាស្ត្របានចូលរួម គ្រប់គ្រងកម្មវិធីយមនាផងហើយនឹងគ្រប់គ្រងនៅការរៀបចំរៀបចំជួយដល់ជាកម្រិតយោបល់ផងសូមអរគុណដល់ប្រជាអអភិខាងវត្តកិត្តនារស្មរសម្រាប់លេចឈ្មោះអ្នកបញ្ញាធម្មធីរោរោដែលគាត់ចាស់បានធ្វើជាអភិរិតើខាងផ្នែកកម្មសិនកម្មសិនដែល បំពងសំឡេងបើខ្វះសំឡេងញោមនិយាយគ្នាអត់បានទេព្រោះដឹងថាស្ដាប់ណាប៉ុន្តែសំឡេងលោកខ្លាំងសំឡេងលោកប្រកែថានិយាយចេញមកថាញោមស្ដាប់បានហ្មងគុណចាស់បើអត់មានសំឡេងគុណចាស់គ្រូខាងនោះគុណចាស់សម្ដែងធម៌បានទេអញ្ចឹងកណាអរគុណដល់គុណចាស់គ្រូដែលលោកបានចូលរួមចំណែកក្នុងការអភិរតើនិងឲ្យអរគុណដល់លោកទៀនថេនដែលជាអ្នកជួយ កម្មបញ្ជីកម្មជីស្នាមកាមុនថាបាវល់វល់ណារឿងបញ្ជីស្នាមស្នាមហ្នឹងធ្វើម្នាក់ឯងឯងទៅដល់ពេលឲ្យវល់ទទួលបច្ច័យញាតិញោមផងហើយទទួលបញ្ជីផងដល់ពេលឲ្យវាស្មុគស្មាញយ៉ាងដល់បានខាងលេខាហ្នឹងមកជួយចំណាយខាងគឺកត់ត្រាហ្នឹងថាអរគុណប្រទេសបងគីមគូហើយនឹងបងទៀតថេនហើយនឹងអរគុណដល់លោកប្រធានថ្មផងថាគាត់ថាធ្វើអីក៏ធ្វើដែរញាតិញោមលើកសម្រាប់ក៏លើកតុបតែងក៏លើកថា ព្រោះបែបសោកយ៉ាញោមថាឲ្យលើគាត់ទៅតែថានិយាយក៏បាទតែសុំទៅចាតោញោមពីព្រោះថាពពោះពពោះតែឲ្យចេះទៅញោមក៏ប្រកាន់ទោសអីពីព្រោះអាចេះតែនឹកឃើញថាអប់រំកូនចៅដើម្បីឲ្យបានចេះអស់គ្នាដើម្បីធ្វើការងារសង្គមគាត់ស្មោះស្មោះណាស់ញោមស្មោះណាស់ការងារសង្គមលើកសម្រាមលើកអីញោមញោមញោមអីឃើញថាញោមម្ដងអីក៏ព្រឹសសម្រាមព្រឹសអីប្រធានថ្មមើលដូចប្រធានគេណា ប្រធានសភាគឺថាមូដែលឲ្យធ្វើការងារលើកសម្រាប់ហ្មងហើយការងារអីក៏ធ្វើដែរអរគុណណាស់ចំពោះប្រធានសភាហើយលោកអាចារ្យទៅតាមបាយបកែខ្ញុំតាមបាយឆ្នាំក្រហមបកែតាមបាយណាបើកង់ស្រេងវិញញាតិញោមហើយកង់ស្រេងឥឡូវគាត់ចាស់ហើយជាគាត់មុនណាចឹងទៅញាតិញោមក៏ប្រកាន់ប្រកែអីញោមហើយពីព្រោះគាត់ក៏មិនចេះដឹងអីច្រើនដែរហើយក្រុមរបស់ញាតិរបស់អាត្មាចិត្តតែមិន សូត្រប្រកែតែបានលោកគ្រូជួយជួយជួយធ្វើជួយថាយទៅអាត្មាបានដោយសារលោកលោកដោយបានញាតិញោមកូនចៅបានដោយសារអាត្មាអញ្ចឹងញាតិញោមក៏ដោយសារបុណ្យគុណចាស់នៅអាត្មាដែរអញ្ចឹងខ្ញុំដែរហ្នឹងហើយអរគុណច្រើនហើយចុងក្រោយក៏សូមអរគុណផ្នែកខាងប្រការញោមផាហ្នឹងក៏ប្រកែប្រកែតែញោមនេះញោមញោមអេអាកបតែហាទេស្មាមានបានស្មានឹងប៉ុន្តែអាយនេះតិចព្រោះក៏បបតែបានល្អ បកែណាញោមពីនេះថាបកែទេសាងបុកដោយវាផុតតបតែងផ្កាហ្នឹងគឺថាកម្រមានណាអីគេនិយាយទៅថោកទៀតមិនថ្លៃជាងគេទេខ្ញុំបានណាហ្នឹងហើយអរគុណច្រើនហើយអានិសង្ឃនៃការតបតែងហ្នឹងគឺថាមួយចំណែកបានលទ្ធផលតិចតួចដែរយើងចំណែកតិចតួចណាអាផ្កាហ្នឹងយើងយករំលឹក ក្រោកតាំងពីម៉ោង3អីទៅបានទៅយកការឲ្យកូនពេលវេលាអញ្ចឹងមានអ្នកយកខាងនេះខាងលេខាខាងអេខាងអុកពេលនៅអីខាង assistant អាស៊ីស្តេនបើតាមផងហើយនឹងជួបជួបតម្លៃផងបើញោមនោះញោមញោមថាអត់ទេគេឲ្យបានយកប៉ុណ្ណឹងឲ្យបានយកនឹងផងខ្សែឈុតបានបានយកខាងយកអេអេកាត់កាត់ថ្លៃឲ្យគាត់កែខាងវិសនីគាត់ជួយកាត់ថ្លៃឲ្យថាឧទាហរណ៍ថាផ្កាថ្លៃបានគាត់ជួយឲ្យរបស់បើនិយាយពីញោមផានហ្នឹងអត់បាទ អស់ប្រហែលយកប៉ុណ្ណឹងអស់ប្រហែលយកប៉ុណ្ណឹងអស់ទាំងកម្លាំងខ្លួនឯងប៉ុន្តែបានអស់លុយតែអរគុណដែរធ្វើដោយពេញចិត្តសភាជ្រះថ្លារបស់ញោមយមផានិងញោមអេងគឺថាអាត្មាជូនវាអត់ជូនតែជូនតិចតួចតាមវិធីជ្រះថ្លាចឹងទៅប៉ុន្តែទោះបីយ៉ាងណាក៏លើកនឹងចិត្តញាតិញោមដែលជាអ្នកចូលរួមក្នុងការត្រោត្រង់ពុទ្ធសាសនារួមគ្នា អាត្មាជាមួយគុណចាស់គ្រូនឹងជាអ្នកចែករំលែងនៅធម្មទានញាតិញោមបានខាងការញាតិញោមបានខាងខាងញោមទាំងអស់គ្នានឹងមានសទ្ធាចិត្តឡាចូលរួមតាមនឹងទៅនឹងបានភាពចំក្រោយក៏សូមអរគុណទាំងអស់ខាងការីចូលរួមក្នុងការកសាងហើយសូមប្រកាសពីបានថ្ងៃទៀតយើងនឹងចាប់តាំងកសាងសោះហើយប៉ុន្តែយើងនៅខ្វះកន្លែងនៅយើងមិនដល់ដឹងថាទៅជួបផ្ទះកន្លែងណាទេ ចាំមើលមើលកិច្ចការងារយើងនឹងធ្វើជាបន្តបន្តទៅសង្ឃឹមថានឹងមានកន្លែងមួយល្អដើម្បីសង្គ្រោះចាំព្រះភាសាហើយយើងអាចធ្វើបុណ្យទៅទៀតបន្តទៅទៀតបានហើយកន្លែងនេះយើងថារុះរើអស់ញោមចង់ថតទៅហើយថតទៅហើយទៅ ពេញទៀតហ្នឹងអស់នឹងឡៃថតអាចារ្យនោះត្រូវថាអស់ហើយខ្ញុំណាចឹងសូមញាតិញោមទាំងអស់គ្នាមេត្តាជួយឧបត្ថម្ភគ្រប់គ្រងទោះបីយើងមានគ្នាតិចប៉ុន្តែថតគឺបកកំទៅតាមដល់ប្រិយមិត្តញាតិញោមញាតិញោមបុណ្យបរិស័ទទាំងអស់មេត្តាជួយគ្រប់គ្រងដំណើរសាងសង់នឹងបានគ្រប់គ្រងទាំងអស់អង្គជួយឲ្យញាតិញោមទាំងអស់គ្នាបានចំណែកការជួយរួមក្នុងការសង់សាងសង់ឲ្យបានសម្រេច ជាស្ថាពរក្នុងការអនាគតទៅឲ្យបានដូចសេចក្តីប្រាថ្នាសូមអនុមោទនាអនុមោទនាកថាអនុមោទនាឆ្លងបុណ្យអរគុណណាស់អរគុណអញ្ជើញស្រួលចាស់បានអស់ចាប់ហើយបានទេ